ស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាចិនថ្ងៃនេះគឺខ្ញុំលើកយកមេរៀនមួយតកតងទៅនឹងពេលវេលាតកតងទៅនឹងម៉ោងបាទអញ្ចឹងពាក្យទី1នេះគេអានថាជីទៀនលៈបាទជីទៀនលៈមានន័យថាគេសួរយើងថាម៉ោងប្រហែលហើយនេះខ្ញុំភាសាព្រឹកខ្ញុំអត់បាន ដាក់សញ្ញាសួរអញ្ចឹងជីទៀនលៈហ្នឹង ប្រហែលមកថា តាម៉ងប្រមាណហើយ ហើយ G G នេះគឺគេសំដៅទៅលើចំនួនតួលេខហើយទៀននេះប្រើមកថាម៉ោងហើយលនេះប្រើមកថាហើយអឺពាក្យទី2នេះអឺអានថាសៀនចៃសៀនចៃនេះបងប្អូនអឺមួយច្រើនពាក្យច្រើនហើយគាត់ចេះតែហើយបាទពាក្យសៀនចៃសៀនចៃដែលសលេងទី4ទាំងអស់ ចឹងបើយើងសៀនចៃប្រាប់មកថាឥឡូវនេះបើសិនជាយើងចង់សួរគេថាឥឡូវនេះតាម៉ោងប្រហែលហើយចឹងយើងនិយាយថាសៀនចៃជីទៀនលៈចឹងយើងសួរគេថាឥឡូវនេះម៉ោងប្រហែលហើយបាទដល់ពេលយើងឆ្លើយមកថាឥឡូវម៉ោង3ឥឡូវម៉ោង3ហើយថាសានទៀនលៈម៉ោង3ហើយអញ្ចឹងបើសួរឥឡូវម៉ោងប្រហែលហ្នឹងយើងឆ្លើយពាក្យពេញមក ឥឡូវនេះម៉ោង3ហើយអញ្ចឹងយើងនិយាយថាសៀនចៃសានទៀនលៈអញ្ចឹងបាទបាទនេះបាទសៀនចៃសានទៀនលៈថាឥឡូវនេះម៉ោង3ហើយបាទឥឡូវយើងចូលមកពាក្យនេះចឹងហ្វិនបាទហ្វិននេះប្រើមកថានាទីយើងចូលមកដល់នាទីម្ដងបាទយើងនិយាយថាម៉ោង3 30នាទីបាទតែយើងនិយាយថាម៉េចបាទ អញ្ចឹង fin fin នេះប្រហែលថានាទីបាទបាទឥឡូវនេះយើងឧទាហរណ៍នេះបាទអ៊ីទៀនអឺស៊ឺអឺអឺស៊ឺ fin ន័យថាម៉ោង1 10នាទីបាទអ៊ីទៀនអឺស៊ឺ fin ហ្នឹងបាទអញ្ចឹងអឺម៉ោង1 10 30នាទីបាទអឺម៉ោង1 20នាទីបាទខ្ញុំច្រឡំបាទ សូមទោសបងប្អូនបាទអញ្ចឹងបាទអ៊ីទៀនអឺស៊ីវិនហ្នឹងបាទន័យថាម៉ោង1:20នាទីបាទឥឡូវយើងចូលមកដល់30នាទីម្ដងបាទ30នាទីនេះបាទយើងអាចនិយាយបាន2បាទសានស៊ីវិនឬក៏អឺប៉ានបាទប៉ាននេះសានស៊ីវិនបាទសានស៊ីវិនហ្នឹងន័យថា30នាទីដល់ពេល ប៉ានប៉ានមិនថា have ស្មើកន្លះបាទអញ្ចឹងកន្លះម៉ោងយើងអាចនិយាយបានអញ្ចឹងដូចស្តៀងខ្មែរយើងដែរបើយើងនិយាយថាប៉ានប៉ានមិនថាអឺកន្លះកន្លះកន្លះម៉ោងបាទដូចយើងឧទាហរណ៍អញ្ចឹងបាទដល់សឺទៀនសានស៊ឺវិន បាទ sự tiến san sự phân ន័យថាអឺម៉ោង4កន្លះម៉ោង4:30នាទីបាទប្រហែលថាម៉ោង4:30នាទីបាទនេះបាទ sự ទៀនម៉ោង4បាទសានស៊ឺសានស៊ឺហ្វិនហ្នឹងបាទអឺ30នាទីឬក៏ម្យ៉ាងវិញទៀតយើងអានពាក្យខ្លីបាទហើយដែលថា sự tiến bàn mày là bằng bôn gần là sự tiến bàn mà sự tiến bàn sự tiến bàn ở bằng bôn cần là và lấy chúng ta rầm lật một đòn tết mà biển này cứ thế mà, tại ពាក្យនេះគឺរឿងស្រួលស្រួលដែរទេបាទតែវាជា ចំណេះដឹងមួយបាទនៅពេលដែលយើងជួបតកែយើងជាចិនជាអីចឹងដូចខ្ញុំអីខ្ញុំចាប់ពិតខ្ញុំរៀនវិស្វករទេខាងនេះប៉ុន្តែខ្ញុំសារខ្ញុំធ្វើការមួយចិនទៅខ្ញុំចេះថារៀនភាសាចិនបន្ថែមទៀតអីចឹងបាទហើយនៅពេលដែលចិនសួរអីខ្ញុំចាប់អារម្មណ៍រនឹកណាថាងពាក្យណាដែលយើងត្រូវគួររៀនដូចគេសួរយពេលវេលាយើងអូយើងភ្ញាក់ខ្លួនព្រឹតហ្នឹង យើងគួរតែធ្វើវីដេអូជាពេលវេលាមួយដើម្បីចែកជូនធម្មតាយើងសួរគេមានជាមួយផ្នែកមួយផ្នែកអញ្ចឹងណាចឹងឥឡូវយើងរំលឹកម្ដងទៀតបាទ G G សលេងទី3បងប្អូន G ទៀន L បាទ G ទៀន L ន័យថា G ទៀន L ន័យថាម៉ោងប៉ុន្មានហើយ ដាក់សញ្ញាសួរបាទពេលយើងប្រឡងយើងខុសសញ្ញាសួរឬក៏សញ្ញាខណ្ឌគេឲ្យយើងខុសដែរបាទអញ្ចឹង G ទៀនលន័យថាម៉ោងប្រហែលហើយសៀនចៃប្រាប់ថាឥឡូវនេះសៀនចៃសលេងទី4ទាំងអស់បាទសានសានសលេងទី1បាទសានទៀនសានទៀនបាទម៉ោង3 សៀនចៃសានទៀនលបាទសៀនចៃសានទៀនលឥឡូវនេះមកមកមក3ហើយបាទហ្វិនបាទហ្វិននេតិអ៊ីទៀនអឺស៊ឺហ្វិនបាទអ៊ីទៀនអឺស៊ឺហ្វិនហ្នឹងម៉ោង1 20នាទីបាទអ៊ីទៀនម៉ោង1អឺស៊ឺហ្វិន ស៊ឺមានន័យថា20ហ្វិននាទីម៉ោង1 20នាទីនេះអឺសានស៊ឺហ្វិនកន្លះម៉ោងបាទស្អស់30នាទីបាទប៉ានកន្លះម៉ោងបាទបាទស៊ឺទៀនសានស៊ឺហ្វិនបាទម៉ោង4 30នាទីបាទស៊ឺទៀនប៉ានម៉ោង4កន្លះវាដូចតែគ្នាបាទ បាទចឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទហើយវីដេអូមួយនេះគឺ sponsor ដោយ microphone BM 300បាទតែខ្ញុំកំពុងតែនិយាយផ្ទាល់ដាក់វីដេអូហ្នឹងបាទតម្លៃវា គឺ35ដុល្លារបាទមានការធានាត្រឹមត្រូវបាទរកការខូចឬក៏មិនលឺអីអាចដូរជូនថ្មីវិញបានបាទក្នុងរយៈពេល1អាទិត្យបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទជួបគ្នានៅវីដេអូក្រោយបាទ